មួយវាមួយស្រួយណាបងបងបងបងបន្តសាំងខ້ອຍបងនេះសាំងក៏មានចាំបន្តធ្វើបងអត់ទេទេនិយាយធ្វើតែឯងប្រយធ្វើធ្វើចោលនេះបងបើថាមិនធ្វើក៏និយាយចឹងអត់ឲ្យយើងនិយាយចឹងមិនបើឲ្យឆ្លោះធ្វើចោលស៊ីគ្រឿងម៉ូតូគេបងអាពីណាឲ្យខ្ញុំចោលហ៎ហើយបែរគេពីណាខ្ញុំធ្វើចោលហ៎ហើយបែរគេមិនអត់ហ៎អាណាក៏ល្បីដែរមួយឆ្នាំមុនឯងស៊ីគ្រឿងម៉ូតូគេកុំតែបានបងឯងធ្វើបលីឯងកុំឲ្យឯងជាប់គុកបាត់ហើយណែនិយាយស្បួលណាបងខ្ញុំទៅបលីខ្ញុំត្រូវអត់មែនចឹងទេ ពើមកទោះបីឲ្យមកធ្វើជាម៉ូតូក៏ឯងចោលកំណត់ស៊ីគ្រឿងម៉ូតូគេដែរនៅហ្នឹងវ៉ែមួយសិនវ៉ែមួយសិនណាឆ្លើយវ៉េវ៉េមកខាងចូលមកខាងរត់ឯងមិនខ្មាំដៃឡើយឯងហ្នឹងឯងណាទៅកូនឯងបែកក្បាលមកអញមក សាបមានរឿងអីទេមិនតែថតចង់វាយគ្នាអញ្ចឹងថ្ងៃហ្នឹងឯងបើកហាងដំបងផងគិតរឿងអីល្អល្អបានអត់បងអើអើយថ្ងៃបើកទៅដំបងអញ្ចឹងបងគេមកថាខ្ញុំចោលនេះបងបើជិះមកឯងបែរខាងអត់មែនណាបងតែចោលមួយថ្ងៃចោលមួយជីវិតអញ្ចឹងហ្មងឯង ពី3ថ្ងៃទៀតខ្ញុំឡើងទៅភ្នំពេញពូមីងខ្ញុំឡើងទៅរៀនជួសជុលម៉ូតូហើយខ្ញុំចង់ពឹងពាក់ពូមីងជួយមើលថែយាយផងពេលដែលបងទឹកនឹងសួរមកនៅពូមីងស្អីគេពឹងពាក់ស្អីហ៎អីណែណែណែឯងនេះណាបន្ទោសយើងនេះក៏បន្ទោសហើយនាំទុកដល់គ្រួសារយើងក៏នាំហើយហើយពឹងស្អីហ៎មកពឹងស្អីទៀតហើយយីតើមិនបាច់ទៅរៀនទៅស្អីទេតែមើលយាយរបស់ឯងនេះឲ្យបាន យើងក៏អនុញ្ញាតឲ្យឯងចេញចូលផ្ទះនេះតាមចិត្តលេងហាមលេងអីហើយតែអើមកមកបាយបាយបាយមិនបាច់ចាំបាច់តែស្គរអីទេមិនទទួលបញ្ញាមិនអីទាំងអស់យើងណាឈប់លមោះហើយវើចាប់បញ្ញានេះឈប់លមោះហើយអើយម៉ែវាអើយចេះតែអឺចេះតែអើទៅបើសិនជាវាទៅរៀនពេញបាត់វាមិនឆ្ងាយពីកូនយើងសោះយើងព្រួយចិត្តទៀតយេម៉ែវានេះវិញអើតែមើលក៏មើលដែរណែបើទោះជាយើងនេះសំដីអាក្រក់ តែចិត្តយើងហ្នឹងក៏មិនអាក្រក់ដែរយើងហ្នឹងយកបងរបស់ឯងនិយាយរបស់ឯងមកមើលយូរហើយមើលថែមបន្តិចទៀតក៏មិនអីដែរចឹងហោចណាស់នេះយើងណាបានបនច្រើនហើយសម្រស់របស់យើងនេះកាន់តែស្អាតមែនអត់ប៉ាវាជាតិក្រោយទៅវាមានទៀតជាតិក្រោយទៅយើងមានដែរអាអាអាបើអញ្ចឹងខ្ញុំអរគុណលោកពូឡើងណាអរគុណមែនតែនពូមីង អើយអើយចុចទៅអើយបានបាច់ភាពបាច់អីពេកទេអើយតែវាខុសច្រឹកពីមុនតែតែខុសច្រឹកពីមុនអាចខ្លាចជួអើយតែជួអញលក់គ្រឿងសម្បូរអត់កើតទេតោះតោះទៅហើយទៅហើយខ្ញុំមិនទៅទៅខ្ញុំតែតែមួយឆ្នាំនេះពុំមិញ ហើយខ្ញុំមកវិញខ្ញុំលេងជាអាសាបជាតកែចាយពួកមិញគឺខ្ញុំគឺជាអាសាបតកែជាងម៉ូតូដែលល្បីនៅទីនេះអឺអឺអឺអឺតើឥឡូវនឹងចង់ធ្វើអីធ្វើទៅតែយកឲ្យជូនយាយហើយយកទៅទៅទៅហើយកុំភ្លេចចូលបិទវាមកតែតែម៉ែវាមកអរគុណពួកមិញអឺ Ờ Dê Dê trong phòng coi mẹ vậy Dê Dê đã bỏ xa mẹ vậy យាយអូនសាបទៅភ្នំពេញតែមួយឆ្នាំទេមិនយូរទេគេត្រឡប់មកវិញហើយឥឡូវនេះគេទៅបាន3 4ខែតើយាយយាយយាយចង់ឲ្យខ្ញុំខទៅសាមមែនយាយចាំខ្វែកណាយាយ Uh, នេះគឺជាតបដែលខ្ញុំបំរុងជួឲ្យសាបឲ្យគេបើកជួសជុលម៉ូតូបន្ទាប់ពីគេត្រឡប់ពីភ្នំពេញវិញមែនណាយាយបងទឹករៀបចំអនាគតឲ្យសាបហើយហើយសាបនឹងលេងខ្លាចជាមនុស្សដូចមុន សាបនឹងមានកិត្តិយសត្រឹមត្រូវណាយាយយាយយាយមិនចាំបាច់បារម្ភទេតារាណាមានទឹកសាបគ្មានរឿងអីកើតឡើង មែនទេយាយចឹងយាយត្រូវខំភាសាបាយភាសាឆ្នាំដើម្បីចាំសាបត្រឡប់មកវិញណាខ្ញុំអត់ចាប់ឆ្នាំគាត់រួចហើយ បើសិនជាគាត់ដឹងខ្លួនឡើងក៏រឿងលោកអាចខលតែខ្ញុំបានណាអរគុណច្រើនលោកគ្រូប៉ែនបាទអញ្ចឹងខ្ញុំលាសិនហើយបងកុំពិបាកចិត្តអីណាមនុស្សល្អដូចជាយាយព្រះនឹងតាមថែរក្សា យាយនឹងឆាប់ជាយាយខ្ញុំសង្ឃឹមថាយាយនឹងឆាប់ជាណាបើបងមានការងារបងទៅនិយាយការងារបងចាស់ចាំខ្ញុំមើលយាយឲ្យ ឥឡូវជំរាបសួរបងឥឡូវសាមបានបងបងណានិយាយថាឥឡូវនិយាយអត់អីបងឲ្យសុខភាពគាត់ហ៎បងហើយចង់ថ្ងៃហ្នឹងណាគាត់មានសួរខ្ញុំអត់សាបយាយគាត់សម្រាប់លោកហើយសុខភាពយាយល្អទេយាយគាត់ដឹកឯងណាសាអើយបងអើយដល់បានលឺបងនិយាយចឹងណាខ្ញុំទុកចិត្តបន្តិចតបងមានអារម្មណ៍ថាដូចអត់សូវស្រួលសោះនេះហើយក៏នឹកឃើញខតបងណាពេលបងនិយាយចឹងទៅក៏មានអារម្មណ៍ថាស្ងប់ចិត្តវិញ ហើយឯងដេកបានអញ្ចឹងណ៎ចុះចុះរឿងឯងឯងរៀននៅកន្លែងនោះចេះឯងខ្លះហើយហើយនៅជាមួយគេពិបាកអត់មានបញ្ហាអីអត់បងអើយមិនសូវស្រួលទេដូចបងដឹងហើយថាខ្ញុំមិនដែលខំណាគេទេឥឡូវមិនសូវមកស្ដាប់គ្រូអញ្ចឹងនេះតែដល់ពេលនៅក្នុងក្តីសម័យដែលចង់បានផ្ទះហើយយាយក៏ព្យាយាមបង្រៀនដែរបងជា ស្មានជីវិនរស់រវើងទីការថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់តែអបអារម្មណ៍ពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោង Richard ថ្មីសាកូរ៉ាវ៉ៃ Booster Serum កានីស្រស់ស្អាតបែបធម្មជាតិបាកាស Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាសលើពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាព គ្រប់ពេល មាននេះត្រៃស្លៀកពណ៌លឿងកញ្ចប់ថ្មីស្រូបទឹកបានច្រើនជាងមុនរហូតដល់20%ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតដុំសុបខ្នោថ្មីមានជាតិដូចរងាស់មុនទាំងមូលឈ្ងុយឆ្ងាញ់និងសម្បូរដោយជីវជាតិស៊ីម៉ងអូតរឹងមាំសាងសង់កាន់តែរឹងមាំសាងសង់ដោយមោទនភាពពេលព្រឹកដ៏ស្រស់ស្រាយចាប់ផ្ដើមជាមួយ Nescafe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 បងអាចមើលថាយាយបានល្អណាស់បាទបងខ្ញុំប្រឹងរៀនបកែឲ្យខ្លាំងណាបងណាខ្ញុំឲ្យបងអស់សង្ឃឹមទេបងណាបើអញ្ចឹងប៉ុណ្ណឹងម៉ែបងព្រោះថាខ្ញុំរៀងហត់ដល់មួយថ្ងៃដែរបងណាហើយមួយទៀតបងកុំភ្លេចមើលថាយាយផងទៀតត្រូវសួស្តីបាទបងបាទចង់អរគុណណាបងបាយបាយដែរបង ប់ខ្ញុំគិតយ៉ាងម៉េចតើឥឡូវយាយកាន់តែឈឺខ្លាំងឡើងខ្លាំងឡើងក៏មិនជឿសោះបងឈប់បារម្ភទៀតទៅសួរយាយគាត់យ៉ាងម៉េចហើយខ្ញុំឃើញយាយគាត់សម្រានលក់អត់តាន់ងើបទៅខ្ញុំមកមើលបងហ្នឹងណាបងកុំពិបាកចិត្តពេកទោះបីជាជំងឺយាយគាត់រ៉ាំរ៉ៃមែនប៉ុន្តែយើងបានមើលថែគាត់ បានហៅលោកគ្រូប៉ែតឲ្យមកពិនិត្យមើលគាត់រាល់ថ្ងៃឯតាចឹងយាយក៏មិនអីទេគិតតែបងវិញទៅពិបាកចិត្តពេកប្រយ័ត្នកើតឈឺម្នាក់ទៀតអត់មានអ្នកណាមកយាយទេណាសួរយាយយើងក៏ត្រូវដែរតោះចឹងចូលទៅមើលយាយវិញណា មិនប្រហែលថ្ងៃទៀតទេសាបគេនឹងត្រឡប់មកវិញហើយគេមកលើកនេះគឺមកជាមួយនឹងចំណេះជំនាញគេមិនធ្វើឲ្យពិបាកចិត្តទេហើយមានតែធ្វើឲ្យពួកយើងសប្បាយចិត្តកាន់តែខ្លាំងទឹកយាយទឹកសាបអើយអើយយាយយាយយាយយាយដល់អត់យាយមួយឆ្នាំនេះចៃនឹងយាយខ្លាំងណាស់ យាយយាយកុំយំវិញណាកុំយំយាយចៃគេចាសាប់យាយណាចាសាប់យាយយាយដឹងខ្លួនវិញហើយមែនអត់តាយាយផងប្រាប់ខ្ញុំយាយចាំសាបត្រឡប់មកវិញមែនយាយសាបចាំអញថាពីរថ្ងៃទៀតបានមកអីមិនបានមកស្ងាត់ស្ងាត់ចឹងអូគឺដោយសារនៅខាងពេកហ្នឹងបានមកបដ ாய் ហ្នឹងគឺនឹកបងទឹកនឹកយាយហើយណាមួយនឹកសួរផងដែរយាយសាបត្រឡប់មកវិញហើយយាយអើអត់មាននឹកអញខ្លះអត់ ទៅតែមិនចាំបាច់អីដែលត្រូវមកកាន់ដៃកូនស្រីរបស់ជិះបាត់ហើយមិនចាំកលែងទៀតណាពូមិញជំរាបសួរពូមិញសាប្រហែលជាសบายជាខ្លាំងពេកទៅបានជាគេធ្វើជ្រើសជ្រុះខ្លួនតិចតួចពូមិញសាបមកលើកនេះជាមួយនឹងចំណេះជំនាញយ៉ាងពិតប្រាកដខ្ញុំបានជួយតវឲ្យសាបរួចហើយចាប់ពីស្អែកទៅសាបនឹងខ្លាចជាជាមេជាងយ៉ាងពិតប្រាកដណាពូមិញអបអរសាទរដល់ជាមកទៅប្រចាំទឹកដីខេត្តកាជាងអើអញចូលរួមត្រេកអរដែរ ហើយឯងទៅរៀនពេញតែមួយឆ្នាំសោះមកវិញធ្វើដូចនឹកនីសំណោះសំណោទួញសោកអោបយំលួយជំនាន់អាពតមែនមែនហ្នឹងឯងណែលើកមុនហ្នឹងបាយតើរាប់ឆ្នាំត្រឡប់មកវិញនេះដូចជាមិនឃើញអោបថើបនឹកនីដល់ថ្នាក់ហ្នឹងអើលើកនេះបាយតែមួយឆ្នាំសោះមកវិញធ្វើដូចជានឹកនីអីក៏សម្បើម៉ាម៉ែនេះម៉ាក់ ប្រហែលជាសាបនឹកយាយខ្លាំងហើយអញ្ចឹងយើងទៅក្នុងហ្នឹងក៏មានរឿងចង់និយាយជាមួយប៉ាហើយនឹងម៉ាក់ផងដែរតោះទៅក្នុងអើយមានរឿងអីនិយាយប្រាប់ប៉ានៅហ្នឹងមកហ្នឹងហើយអត់ទេទៅក្នុងទៅមីមីម៉ែហ្នឹងហើយមានរឿងអីនិយាយមកចាំបាច់ចាំបាច់ទៀតអូយអូពេកប៉ាអើយបងអើយអត់កាយចរិតមិនពួកនេះសាបគុំទៅច្រើនអីណាពូមីក៏តែប៉ុណ្្នឹងឯងអាចគួរនឹងដឹងតែសំខាន់អាចត្រឡប់មកវិញជាមួយនឹងចំណេះចំណេះប្រកបពូបងមកជួយតបឯងហើយហើយបាទបងចាប់ផ្សាយទៅឯងនឹងផ្លាច់ជាម៉ូតូពេញលេញណា បាទបងហើយណាមួយមួយតែគាត់នេះមិនលេងខ្ញុំទេអូយហើយណាមួយខ្ញុំមិនចង់ចូលដូចគាត់ដែរសាបកុំនិយាយចឹងនិយាយគាត់សប្បាយចិត្តហ្នឹងអូតោះមើលយើងបងយាយយាយយាយសាបត្រឡប់មកវិញហើយយាយបាទយាយនឹងចាញ់យាយខ្លាំងនេះយាយ អេគេទៅមែនតាបងទឹកពីខ្ញុំអត់នៅពីចាំបានស្អាតដល់នេះអូមិនមួយមួយដបទៀតបងបងបងបងបន្តសាំងខ້ອຍបងនេះសាំងក៏មានចាំទៅធ្វើមកអត់ទេទេយើធ្វើតែឯងប្រហែលធ្វើធ្វើចៅណែបង បើថាមិនធ្វើកុំនិយាយអញ្ចឹងអត់ឲ្យយើងនិយាយអញ្ចឹងមិនបើឯងឆ្លោះធ្វើចោលស៊ីគ្រឿងម៉ូតូគេបងអើពីណាឲ្យខ្ញុំចោលហ៎ហើយបែរគេពីណាខ្ញុំធ្វើចោលហ៎ហើយបែរគេមិននេះអត់ហ៎អាណាក៏ល្បីដែរមួយឆ្នាំមុនឯងស៊ីគ្រឿងម៉ូតូគេកុំតបានបងឯងធ្វើបលីឯងកុំឲ្យឯងជាប់គុកបាត់ហើយណែនិយាយស្បួលណាបងខ្ញុំទៅបលីខ្ញុំត្រូវអត់មែនអញ្ចឹងទេខ្ពើមកទោះបីឯងមកធ្វើជាម៉ូតូក៏ឯងចោលកំណត់ស៊ីគ្រឿងម៉ូតូគេដែរហ្នឹងណាបែរមួយសិន ngoài buổi sáng nào sưởi ê ê mày khăn sao à mày khăn đó đây mầm này đó này à này nè Này, thịt có này bay cái ba mà anh mà sao dạ, biết được anh đi mấy tao thọ trong bay nè chứงั้นให้บ้านข้างกับผมพ่อก็ถือไอ้หล่อหล่อบ้านเหรอบ้องอ่ะเฮ้ย mấy ba từ bốn chứ không kia mà thác chấm cháo nè បងបើជិះមកឯងបែកខាងអត់មែនណាបងតែចោលមួយថ្ងៃចោលមួយជីវិតចឹងហ្មងសាបបងប្រាប់ហើយថាមិនចាំបាច់ខ្វល់ពីសម្ដីរបស់អ្នកអតីទេបងប្រាប់ហើយតាកុំខ្វល់ពីសម្ដីអ្នកអតីត្រូវតែអត់ធ្មត់ធ្វើបែបហ្នឹងទៅរំលឹកសុខសួរបានបាយរកស៊ីឆៃឆាវចឹងមានភៀវណាចូលណាបើសិនជាឯងវាយគេចូលគុំម្ដងទៀតឯងដោះស្រាយមកនិយាយថាម៉េចបងអាបណ្ដៃខ្ញុំកែនេះហើយនៅមានអ្នកបណ្ដៃខ្ញុំចោលទេបងជីវិត ស្មានជីវិតរស់រវើងទីតាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់តែអបអារម្មណ៍ពីរឿងថតជាមួយ Recharge រូបមន្តថ្មីសក់នៅទៅតុនរលោង Recharge ថ្មីសាកូរ៉ាវ៉ៃ Booster Serum កានីស្រស់ស្អាតបែបធម្មជាតិបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេល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 ចេះតែធ្វើល្អសិនទៅថ្ងៃណាមួយគេគង់តែមើលឃើញទេដូចជាទឹកចឹងតែហូរលើថ្មយូរពេកថ្ងៃណាមួយគង់តែច្រោះថ្មធ្លុះបានណាហើយប៉ុន្តែខ្ញុំវាស្អប់អាណាមកជាញ៉ាំខ្ញុំចឹងមិនចូលចិត្តក៏ត្រូវតែទ្រាំដែរចាញ់ដើម្បីឈ្នះតើដែលឮពាក្យចាញ់និយាយថាចង់ចាញ់មនុស្សកំណាតត្រូវធ្វើល្អដាក់ចង់ចាញ់ចិត្តក្រៅខ្លួនឯងត្រូវតែចេះអត់ធ្មត់ខ្ញុំជឿជាក់ថាសាបធ្វើបានខ្ញុំគ្រប់គ្រងណាបងគ្រប់គ្រងដូចគ្នាណា អាបាទឌីកំបោររបស់វាវិញបាយប្រហែលឆ្នាំសោះកាក់កប់ដល់នេះអីឆៃនៅពេញផ្ទះមុខរបរអេតឆៃមានអីមិនល្អបើមានអ្នកគេមើងងាយគប់ឯកណ្ដាលមុខមកមេមេមិនលេងខ្ញុំមែនមេ ខ្ញុំពិតជានឹងមេខ្លាំងហ្មេឥឡូវខ្ញុំឮថាមេបើកន្លែងធ្វើម៉ូតូធ្វើកង់ទៀតមេខ្ញុំចង់ទៅលេងមេខ្លាំងណាស់ប៉ុន្តែខ្ញុំអត់ហ៊ានទៅមេដោយសារអីខ្ញុំត្រឹមជាអ្នករើអេចាយម្នាក់ហ្នឹងមេអាម៉ាឌីអើយយើងមិនមកលេងទេណាគឺយើងមកនៅទីនេះថាម៉េចមេមេចង់មកនៅទីនេះហ៎មេចង់មកធ្វើជាអ្នកលក់កំប៉ុងអេចាយកាពេកំប៉ុងមួយហ្នឹងមែនមេហើយវាមិនហ៎អ្នកទីអេចាយវាមិនមុខរបរយើងតើអីណែខ្ញុំគាត់ប្រាប់ឯងណាមុខរបរអេចាយវាស្រួលជាងគេហើយមានសេរីភាព ហើយក៏ខលប្រាប់ណាថាឲ្យទេឯងទាំងអត់ធ្វើជាងម៉ូតូវាមិនមែនសុទ្ធដូចចាយទេណែមុនតែបានលុយគេណាគេខ្លាចយើងស៊ីគ្រឿងគេណែគេដឹងគេចង់សិតពីប្រវត្តិយើងប្រវត្តិយើងមិនល្អពិបាកណាស់អាយជីយើងទៅវាមិនដែរមេខ្ញុំឆ្ងល់ហើយនេះមេមានកន្លែងហ្នឹងនៅស្រួលបួលមានកន្លែងលុយនៅឡើងសុខសប្បាយហើយមកចង់មកបាក់នឹងជាមួយខ្ញុំនៅកន្លែងដែលកាពេកកំប៉ុងនេះមេបានខ្ពស់ហើយហេតុអីក៏មេចង់មកទៀតវិញនេះម៉ាឌីអាមុខរបស់អេចៃវាស្រួលហើយណែ ឯងទៅចង់ធ្វើជាម៉ូតូហ្នឹងចង់អេចាយនេះឯងចង់ជាប់ចង់ធាក់ចង់ជាប់កពើយ៉ាងណាក៏ដោយក៏ឯងខ្លឹមបានលុយដែរយល់ទេហើយមិនខ្វល់ច្រើនទេរៀបចំអេចាយទៅណាអាបានលុយក្រឡើងអូមេបងប្រមេមកយល់ធ្វើការមិនខ្វល់ សាប់អូនឯងមានរឿងអីមិនក៏មិនព្រមវីសាមួយបងមិនក៏សម្រាប់ជិះខ្លួនឯងភ្លាមភ្លាមអញ្ចឹងខំទៅរៀនជំនាញដល់ពេញឡើងមួយឆ្នាំហើយប្រកបោះចោលជំនាញហ្នឹងមែនបងទឹកខ្ញុំមិនស្ដាយទេបាយក៏ដឹងរឿងដែរបើខ្ញុំមិនចង់ធ្វើខ្ញុំមិនធ្វើទេបងអង្កាយនេះស្អីបងមានសេរីភាពផងហើយណាមួយធ្វើឲ្យគេថា សាប់មិនគ្មានសេរីភាពទេមកពីអាណាចេះប្រើសេរីភាពមិនក៏គិតរឿងកាពេកកប៉ុកបោះបង់ចោលការងារធំអញ្ចឹងឥឡូវគិតមិនបង ខំបង្ជួតតូបអីវ៉ាន់ទិញដាក់ពេញតូបឥឡូវណៃគិតមិន បងតាក់ខ្ញុំក៏ឈប់ធ្វើជាម៉ូតូតាមានតខ្យល់ណានេះហើយណាមួយបង អាមុខលបនេះខ្ញុំមិនធ្វើទេណែមុខលបអត់ចាយខ្ញុំធ្វើយូរហើយហើយណាមួយមនុស្សអត់ចាយដូចខ្ញុំនេះវាកាក់កកជាមួយនឹងលបអត់ចាយបងបងអាមួយថ្ងៃហ្នឹងអត់នៅទីនេះខ្ញុំមានកូនចៅរបស់ខ្ញុំហើយមុខលបអត់ចាយក៏ខ្ញុំចេះអញ្ចឹងខ្ញុំមានសេរីភាពខ្ញុំចង់ទេក៏បានដែរមិនបានសាប់ជិះចិត្តបាត់ខ្លួនឯងហើយរត់គេចពីបញ្ហាម៉េចរត់គេចពីបញ្ហា តាំងពីតូចរហូតដល់ធំរត់ទៅ15ឆ្នាំសួរថាគេចពីបញ្ហាបានអត់ កិច្ចអត់បានហើយនៅនាំបញ្ហាឲ្យមកទឹកច្រឡោះដើមទៀតណាប៉ុន្តែឈប់ខ្ញុំនិយាយអត់ចាប់ទេថ្ងៃនេះខ្ញុំចង់និយាយសាបដឹងបងទឹកខំដោះស្រាយបញ្ហាឲ្យសាបរហូតដោះស្រាយតាំងពីតូចដល់ធំសាបមានដឹងថាគាត់ខំធ្វើដើម្បីសាបមិនអត់គាត់អត់ដែរហ៊ានចាយលុយគាត់ទេគាត់យកលុយគាត់ទៅបង់សាលាឲ្យសាបរៀននៅពេញយកលុយទៅជួលតោកទិញសម្ភារៈដាក់ឡើងពេញតោកគាត់អត់មានលុយគ្រប់គាត់សុខចិត្តយកលុយសន្សំដែលគាត់សន្សំទិញផ្ទះឲ្យយាយ សួរថាសាមធ្វើអញ្ចឹងក៏បីដើម្បីបង្ទឹកក៏បីនឹងនិយាយដែរអត់មានដឹងថាខ្លួនឯងខុសអត់បង្ទឹកតោះទៅវិញ សួរថាអញ្ចឹងពេលមានបញ្ហាកុំគិតពីបញ្ហាអត់មានម៉ូតូធ្វើមែនប៉ុន្តែម៉ូតូចាស់នេះក៏ធ្វើបានដែរអើសួរសួរថ្ងៃណាអបរៀននេះបានជាឈៀងមកអញ្ចឹងណែគួយទៅ ថ្ងៃហ្នឹងខ្ញុំបរៀនទៅ1ម៉ោងទេសាលាចិត្តនឹងដែរក៏មកលេងហ្មងទៅណាមួយបងទឹកប្រាប់ថាឲ្យអាសាមកជួយមើលសាផងចុះមកយ៉ាងហ្នឹងអូយសួរដូចទៅហត់ដងអញ្ចឹងមកហួសទៅហួសផាយប្រវត្តិជុំពីមុនណាលេងចិត្តពួកគេមិនជ្រះទេតែមិនអីទេណាសួរទោះយ៉ាងណាក៏ដោយក៏ខ្ញុំជឿសួរដែរអត់មានម៉ូតូធ្វើមែនប៉ុន្តែម៉ូតូអាចាស់នេះក៏ធ្វើបានដែរអូ ម៉ូតូភ្ញៀវអូអូបាទបាទបាទពូពូពូពូពូពូចាំមកអង្គុយសិនណាពូនេះពូអាម៉ូតូធ្វើអីគេម៉ូតូហ្នឹងអូនអាចមើលមើលព្រោះអីម៉ូតូហ្នឹងវាដែរឆាក់ពូដែរដែរឆាក់អូនជួយមើលពូតិចមើលអូនពូមកនេះសិនណាបាទបាទហ្នឹងមកអីមក ស្មានជីវិតរស់រវើងទីក្រាថ្មីរូបមន្តគុយខ្ចង់ពីកូរ៉េធ្វើឲ្យស្បែកខ្លួនសមត្ថចាញ់ចាំងបែបធម្មជាតិដូចគុយខ្ចង់តែអបអារម្មណ៍ពីរឿងថតជាមួយ Richard Rich រូបមន្តថ្មីសក់នៅទៅតុនរលោង Richard ថ្មីសាកូរ៉ាវ៉ៃ Booster Serum កានីស្រស់ស្អាតបែបធម្មជាតិបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើពីភេសជ្ជៈបើកម្លាំងហនុមានស្រាបៀរគុណភាពខ្ពស់វិសាលភាពគ្រប់ពេល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 Honey man បាទបាទណែអរគុណអូមកនេះស្ទីបអាវស្អាតបាតហ្នឹងគ្រូបរិញ្ញាមែនអូនចាពូខ្ញុំគ្រូបរិញ្ញាឆ្លាញ់ចិត្តហ្នឹងអូប្តីជាម៉ូតូប្រពន្ធគ្រូបរិញ្ញាមានអីល្អដែរតាអូតែចាំតិចអូនទូរស័ព្ទទូរស័ព្ទប្រូហៅឡូ hai bu ờ hai am này này phụ chúng mình này cú này xiên á này xiên bu này xiên em em em này lời bảo kê nè à? <laughs> hay hay om ăn on bay pòn ờ bay pòn nè អូពូអត់មានលុយអាប់ហ៎មិនអីអូនអូយ2000យកអរគុណពូណាណាតើពូអរគុណច្រើនណាពូណាអាសាខុយអស់ពូបាទអឺអឺតើបាត់ថតទៅប្រាប់អីមិនតាន់អាប្រាប់អីជីរឿងគាត់ថាខ្ញុំប្រពន្ធសាមហ្នឹងអូឯងសុប្រាប់ថាកុំឲ្យខកពីសម្លេងអ្នកអតីហ៎ ខ្ញុំធ្វើដល់ណាអីនេះចិត្តហើយសោះធ្វើមួយនេះហើយយាយអ្ហាយាយដឹងអត់ថាថ្ងៃនេះជាថ្ងៃជិះរបស់ខ្ញុំយាយព្រោះថាតោម៉ូតូរបស់ចៅខ្ញុំជិះចូលច្រើនណាស់ហើយគេដសារថាចៅនេះពូកែ हाइट को तू हाइट जाई សាបហ្នឹងវាមិនមែនជាលក្ខណៈការដូចមុនទេយាយអាសាបឥឡូវនេះចៅរបស់យាយគឺប្រកែខ្លាំងណាស់ខ្ញុំនឹងថាយាយចង់សរសើរចៅតែមិនអីទេឲ្យតែឃើញយាយសើអញ្ចឹងណាប្រចាំអស់ចិត្តណាយាយ chàng trai non như là lên đồng tự nhiên đó <laughs> hả dây dây dây dây dây dây dây dây dây dây cả đấy đang dây ơ ừ. dây dây chàng trai cho đi được với nhá ថាម៉េចលោកគ្រូពេទ្យត្រូវវះកាត់មែនបាទជំងឺគាត់ត្រូវវះកាត់ហើយណាមួយជំងឺគាត់ក៏ធ្ងន់ធ្ងរដែរជំរឿសចុងក្រោយមានវះកាត់ តែខ្ញុំក៏មិនសង្ឃឹមថា100%ដែរណាលោកគ្រូពេទ្យមិនធានាយ៉ាងម៉េចនេះគឺអញ្ចេះទេណារាងកាយគាត់រាងចាស់ហើយទ្រុឌទ្រោមតែបើចង់វះកាត់សង្ឃឹមក៏តិចដែរតែបើហានិភ័យវាច្រើន បើលោកចង់វះកាត់តតែពួកលោកនេះពិភាក្សាគ្នាសិនពីក្រុមគ្រួសារទើបខ្ញុំហ៊ានបញ្ជូនគាត់ទៅពេទ្យធំវះកាត់តែបើលោកមិនចង់វះកាត់ទេជាបាគាត់បណ្ដាបណ្ដាសិនក៏បានដែរខ្ញុំសង្ឃឹមថាពួកលោកនឹងយល់អញ្ចឹងលោកគ្រូពេទ្យត្រឡប់ទៅវិញសិនទៅពួកខ្ញុំសូមពិភាក្សាសិនពិភាក្សាហើយ ចាំខ្ញុំប្រាប់លោកគ្រូពេទ្យតាមក្រោយបាទអញ្ចឹងខ្ញុំជម្រាបសិនហើយ អរគុណច្រើនលោកប៉ែជំរាបលាឥឡូវមិនទេបងបើសិនជាពួកបងអត់មានលុយទេចាំខ្ញុំខលប្រាប់ប៉ែម៉ាក់ក៏បានដែរពួកអីឥឡូវគាត់នៅកំពង់សោមចឹងច្រើនថ្ងៃទៀតគាត់ត្រឡប់មកវិញសួរមិនចាំបាច់ទេបងមិនចង់រំខានពូមីងទេណាមួយបងក៏មិនចង់តែកាត់យាយដែរ បងទឹកបើឲ្យថាម៉េចហ្នឹងនេះមកឲ្យចោលយាយស្លាប់មែនទេហ៎មើលមែនអញ្ចឹងទេសាមបើសិនជាវះកាត់យាយគឺហានតែភ័យច្រើនណាបើសិនជាយើងទុកយាយអញ្ចឹង គឺយើងអាចមកថាយាយរហូតអាចជឿបងទៅ ថ្ងៃនេះមានស្លាស់ដល់នេះចង់ដឹងហ៎បងចង់ដឹងថាលើលើមេឃមានបញ្ហាដូចនៅថាមនុស្សអត់បងសាមសម្រួលអារម្មណ៍ហើយសម្រួលចិត្តគិតមួយមួយព្រោះមិនបើជីវិតពួកយើងកើតមកមានបញ្ហាដែលត្រូវដោះស្រាយរហូតអញ្ចឹងតែបងខ្ញុំខ្លាចណាស់បងព្រោះថាក្តីស្មៃរបស់ពួកយើងណាមិនតបានសម្រាប់ទេហើយឥឡូវនេះយាយជួយដល់ថ្នាក់ការចំក្រោយទៀតខ្ញុំបារម្ភពីយាយណាបង មួយថ្ងៃហ្មងសាបបងដឹងតែឯងខ្លាចបងក៏ខ្លាចដូចគ្នាតែបើសិនជាពួកយើងគិតតែរឿងខ្លាចវាអត់បានការអីទេ សំខាន់ពេលនេះឯងត្រូវបង្ហោះសេបងនឹងជ្រៀតធ្វើការងារបន្ថែមលក់គ្រឿងសមុទ្រដើម្បីបានលុយមិនយូរទេ ពួកយើងនឹងបានលុយគ្រប់ណាហើយអាសាវើយឯងក៏អស់សង្ឃឹមណាកូនបងទឹករកស៊ីតាមតារានេះបងអញ្ចឹង ខ្ញុំសង្ឃឹមថាពួកយើងអាចទិញផ្ទះបានទេតោះនិយាយនៅរស់ខ្ញុំត្រូវធ្វើអ្វីម្យ៉ាងតែរបស់ខ្ញុំហើយ mà đó thì hốt lúc lý nếu xuống tại mặc lại mặt cười thế lúc lý nếu mà chưa vô rót đào lên làm thêm ba hết lúc lý rồi anh cũng làm lại thì dưới cái bông tờ đọc học ra xuống mình đó được trái và lý tưởng gì nữa xuống mình được lấy thành dưới làm sao thằng anh mà chắc của anh ạ ông ca nghe hai chúng ta sang lúc lý lúc lý chơi sau cái bọn nó to nữa rồi chúng ta sang đây អឺបងបងនិយាយថាមកឯងពាក់ឯកសណ្ឋានមកចាប់ចោលមែនបងមិនចង់តាមគាត់ដល់តាំងពីព្រឹកមែនតែចាប់ពួកវាមិនបានសោះព្រោះតែគ្មានផ្ោះតាមច្បាស់លាស់អូបងហើយយ៉ាងម៉េចទេបងដឹងថាចោលហើយចាក់គេមិនបានទៀតណាចាប់ចោលមិនចេះតែចាប់ទេត្រូវតែមានផ្ោះតាមច្បាស់លាស់ហើយត្រូវធ្វើតាមកោលការណ៍ច្បាប់ទៀតដោយករណីឯងលើមុនអញ្ចឹងណាហើយបងនិយាយលេងទេ អើបងជាកាត់ចាំមើលកន្លែងឯងដាច់អត់ឥឡូវអឺខលុយបានច្រើនណាស់មានគេយកម៉ូតូមកធ្វើច្រើនណាស់អូមានណាបងលុយនេះគឺខ្ញុំលក់ម៉ូតូបានទេបងបងបែរដល់អត់ឥឡូវនេះខ្ញុំមានមុខរបរមួយទៀតគឺលក់ម៉ូតូក្រៅពីធ្វើជាងនេះសាបបងសប្បាយចិត្តឃើញមុខរបរឯងរីចម្រើនមិនយូរទេបំណងពួកយើងបានចំបានសម្រាប់ខានទេចាំបងត្រឡប់ទៅវិញបាទអូសាប់ និយាយចឹងល្ងាចហ្នឹងពួកយើងទាំង3នាក់សួរនាំយាយទៅលេងល្មមសមត្ថទាំងអស់គ្នាបាទបងកុំភ្លេចណាបាទបងទៅហើយបងតើណាទីបោះសាប៊ូបង 300ទៅប៉ុន្តែប្រយ័ត្នតិចណាធេក៏ដោយជាពិសេសបលិសមួយទឹកគឺបងទៅបងមកបណ្ណាបងមកប្រចាំចោលទៀតហ្នឹងបងអីបងលវររាល់ថ្ងៃហ្នឹងតែនឹងចាប់ចោលបានដៃចាប់ដល់ហើយ នេះចောင်းណាកន្ថែមនេះដល់ថ្នាក់បងទឹកពលីបកាយយ៉ាងហ្នឹងឯងចាំបានទៀតអើយទៅទៀតតាយាយឲ្យខ្ញុំសុំទោសណាយាយសាចាប់ប្រាប់ឡើងបងទៅដាក់ហើយកុំបិទឡាឡាឡាយាយសាបងវិញសាបងសរសើរឯង ដែលឯងហ៊ានទទួលកំហុសចាត់ទុកថាមេរៀនកែប្រែជីវិតទៅពេលនេះឯងធំហើយឯងជាកាស្ត្រានៅសាយាយបើសិនជាដឹងរឿងនេះគាត់ច្បាស់ជាសមាជិកបើសិនជាឯងរួចគិតគាត់ច្បាស់ជាពិបាកចិត្តណាស់ព្រមយ៉ាងទាំងអស់គឺមកបញ្ឈប់ខ្លួនឯងដែលមិនចេះគិតគិតថាខ្លួនឯងនេះធ្វើអីក៏ត្រូវគិតអីក៏ត្រូវដែរមិនដែលស្ដាប់មិនគិតស្ដាប់សួរ សម្រាប់ខ្លួនឯងថាត្រូវ